ស្ដីបងប្អូនទាំងអស់គ្នាជួបគ្នាជាថ្មីជាមួយនាងខ្ញុំនៅថ្ងៃនេះមានមុខម្ហូបថ្មីមួយមុខគឺត្រីចំហុយទឹកស៊ីអ៊ីវសម្រាប់ត្រីចំហុយទឹកស៊ីអ៊ីវនេះផងដែរបងប្អូនអាចរកត្រីឆ្ពងឬក៏ត្រីដំរីឬក៏ត្រីផ្សេងផ្សេងបានប៉ុន្តែនាងខ្ញុំរកត្រីឆ្ពងអត់បានក៏ប្រើត្រីក្អែកជំនួសគ្រឿងផ្សំត្រីចំហុយទឹកស៊ីអ៊ីវនៅថ្ងៃនេះមានដូចជាត្រីក្អែក ខ្ញីដើមខ្ទឹមខ្ទឹមសចិញ្ច្រាំសៅស៊ុបខ្នុរស្រាចិនស្ករសប្រេងខ្យងប៊ីចេងប្រេងឆាអំបិលនិងទឹកស៊ីអ៊ីវបន្ទាប់មកយើងចាប់ផ្ដើមប្រឡាក់ត្រីរបស់យើងដំបូងយើងត្រូវជាត្រីរបស់យើងបងប្អូនអាចឆូតវាជាជាអឺចេះក៏បានឬក៏បងប្អូនអាច ឆូតអញ្ចេះក៏បានដែរបន្ទាប់មកយើងយកអំបិល ហើយប្រឡាក់វាឲ្យសន្នបន្ទាប់មកស្រាចិនធ្វើឲ្យសាច់ត្រីទន់ល្អបន្តមកទៀតខ្ញី យើងយកមកសៀតតាមនឹងមកដើម្បីបំបត្តិក្លិនឆ្អាបនៅពេល ដែលយើងចំហុយត្រីស្លឹកខ្ទឹមញាប់ចូលក្នុងពោះអញ្ចឹងណាតមកទៀតយើងដាក់ចំហុយឥឡូវនេះយើងចាប់ផ្ដើមដាក់ចំហុយត្រីរបស់យើងឥឡូវនេះយើងចាប់ផ្ដើមធ្វើទឹកសុប ទឹកស៊ីអ៊ីវរបស់យើងស្រាប់ស្រោចពីលើត្រីដំបូងយើងដាក់ខ្លាញ់ប្រេងឆាចូលបន្តិចតបមកដាក់ខ្ទឹមសហើយនឹងខ្ញីដាក់ទឹកស៊ីអ៊ីវ ងត្រីចេងកោស រាចិនបងប្អូនអាចភ្លក់មើលរសជាតិតាមចំណង់ចំណូលចិត្តហើយទុកឲ្យពុះមួយសន្ទុះសិនយើងបិទភ្លើងឆ្អិនជាការស្រេចឥឡូវនេះឃើញថាត្រីរបស់យើងបានឆ្អិនរួចរាល់ហើយយើងចាប់ផ្ដើម លើកចេញមកហេតុដើម្បីរៀបដាក់ចានរបស់យើង ឥឡូវនេះយើងចាប់ផ្ដើមស្រោចទឹកសុទ្ធរបស់យើងពីលើត្រីតបមកយើងលំអត្រីនឹងបន្តិច ពេលខ្លាញ់របស់យើងក្តៅខ្លាំងចឹងហើយយើងដួសមកដៃពីលើឥឡូវនេះត្រីចំហុយទឹកស៊ីអ៊ីវរបស់យើង បានឆ្អិនរួចរាល់ហើយ